បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញ app ថ្មីមួយរបស់ធនាគារហថាដែលគេទើបនឹងដាក់ឲ្យប្រើប្រាស់បាទវាពិតជាងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនទែនតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលមកមើលរបៀប register ទាំងអស់គ្នាបាទបាទជាដំបូងយើងចូលទៅកាន់ App Store បាទបន្តមកទៀតយើង អ្វីពាក្យថាហៅថា mobile ហើយយើងបន្តមកទៀតយើងចុច search ទៅនេះដោយសារតែខ្ញុំបាន download រួចមកហើយអញ្ចឹងខ្ញុំបើកតែម្ដងបាទតោះយើងចូលបើកដល់គ្នាពេលយើងចុចបើកទៅវាចេញផ្ទាំងបង្ហាញបែបនេះបាទ ចឹងជាដំបូងយើងចូល register នៅក្នុងនេះយើងវាយលេខគណនីរបស់យើងចូលលេខ account number ហ្នឹងខ្ញុំសូមវាយលេខគណនីរបស់ខ្ញុំដាក់លេខទូរស័ព្ទរបស់យើងចូល ពេលដាក់លេខទូរស័ព្ទយើងចូលហើយយើងថិចកន្លែងនេះមកហើយ continue បន្តមកទៀតគេនឹងផ្ញើ message ឲ្យយើងដល់លេខលេខកូដឲ្យយើងយើងវាយលេខកូដចូលមកហើយ continue មកនៅត្រង់ចំណុច password នេះគេឲ្យយើងអឺដាក់មានអក្សរមានលេខនិងមានសញ្ញា password មកបន្តមកទៀតបញ្ជាក់លេខ password របស់យើងចុច continue មកបាទបន្តមកទៀតយើងដាក់ pin transaction របស់យើងលេខ4ខ្ទង់ហើយយើងបើកមុខងារ scan កាយដៃមកការ register របស់យើងបានជោគជ័យហើយ បាទអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមមកដល់ចប់ហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាទ